ណាជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់កំពង់ខ្ពស់រលូនសូមក្រាបថ្វាយបង្គំចំពោះគុណចាស់វិធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាហើយសូមជម្រាបពរលោករស្មីនិងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ទី2វត្តរតនារាមទីក្រុងស៊ីដនីប្រទេសជាទីរាប់អានថ្ងៃនេះគឺថ្ងៃច័ន្ទ 700ខែស្រាប់ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី30ខែសីហាឆ្នាំ2021សូមស្វាគមន៍ញាតិញោមសាជាថ្មីម្ដងទៀតមកចូលក្នុងកម្មវិធីអឺការសន្ទនាឬក៏កម្មវិធីអាប់ដេតនៅ COVID-19 នៅទីក្រុងស៊ីដនីយើងយើងតែងតែមកជួបវេលាគ្រានេះគឺដើម្បីពិភាក្សាគ្នាពាក់ព័ន្ធទៅក្នុង ស្ថានភាព COVID-19 ថ្ងៃនេះក៏យើងបានជួបគ្នាសាជាថ្មីចឹងខ្ញុំកណាសូមក្រាបថ្វាយបង្គំគុណចាស់សីលថាបរោព្រះគ្រូចាស់អធិការវត្តធម្មសាមគ្គីដល់សេចក្តីគ្រប់ជ្រះថ្លាហើយសូមក្រាបថ្វាយបង្គំគុណចាស់ជីតធម្មោជាព្រះគ្រូចាស់អធិការស្ដីទីនៅវត្តធម្មនៅវត្តខេមរង្សារាមដោយសេចក្តីគោរពចាស់ថ្លានិងសូមស្វាគមន៍អ្នកស្រីកងស្រីទូចដែលជាប្រធានសហគមន៍ខ្មែរនៃរដ្ឋយូសាវ៉ាវយើងនេះ អញ្ចឹងយើងមកជួបគ្នាសច្ចថ្ងៃនេះដោយសារតែយើងបានសន្យា គ្នាជួបគ្នាជារៀងរាល់ថ្ងៃថ្ងៃច័ន្ទដើម្បីវិភាសាទៅនឹងប្រធានបទរបស់យើងហើយអញ្ចឹងខ្ញុំកណ្ណាអាត្មាភាពសូមអញ្ជើញអ្នកស្រីកងស្រីទូចមេតាធ្វើបច្ចុប្បន្នភាពអំពី COVID-19 COVID-19 ហ្នឹងដើម្បីផ្សាយព័ត៌មានឲ្យកាន់ទៅកាន់ប្រជាពលរដ្ឋយើងឲ្យបានដឹងអំពីព័ត៌មាននេះហើយយើងបន្តពីយើងជជែកគ្នារឿង COVID-19 ហើយក៏យើងជជែកគ្នាអំពីពធតែដាក់ក្នុងប្រធានបទរបស់យើងថាជីវិតនិងពធប្រធានបទគឺនាំមកអធរនាំឲ្យមានសេចក្តីចម្រើន4ប្រការគឺហៅថាវុទ្ធិធរអឺការសេពគប់ជាមួយនឹងសាបរោះទី1ការសេពគប់របស់សាបរោះ1 ទី2ស្ដាប់ធម៌របស់សប្បុរសទី3ធ្វើទុកក្នុងចិត្តដោយឧបាយត្រូវតំណងហើយទី4បដិបត្តិធម៌សំគួរដល់ធម៌បន្ទាប់ពីយើងជជែកគ្នាឬក៏ភាសាអំពី COVID-19 ចប់ទៅ យើងនឹងយកនៅពធពធនឹងមកដើម្បី សន្ទនាគ្នាពាក់ព័ន្ធទៅក្នុងស្ថានភាពបច្ចុប្បន្ននៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់យើងអញ្ចឹងខ្ញុំកណ្ណាស្មារតីសូមអញ្ជើញអ្នកស្រីកងស្រីទួយមកតាធ្វើបច្ចុប្បន្នភាពដូចតទៅសូមអញ្ជើញ ចាជាបឋមខ្ញុំកណានេះខ្ញុំសូមថ្វាយបង្គំ ចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីសក្ការៈហើយក៏សូមថ្វាយបង្គំចំពោះព្រះតេជគុណទាំង3ព្រះអង្គផងដែរដែលផ្ដល់កិត្តិយសឲ្យខ្ញុំកណានេះខ្ញុំជូនបច្ចុប្បន្នភាពនៃការឆ្លងមេរោគ COVID-19 អស់រយៈពេល24ម៉ោងចំនួនប្រជាពលរដ្ឋដែលទៅនឹងឆ្លងមេរោគ COVID-19 គឺឡើងរហូតដល់1290ករណីចំនួនប្រជាពលរដ្ឋដែលទទួលមរណភាពគឺមាន 4នាក់ក្នុងថ្ងៃនេះអញ្ចឹងសរុបចំនួនប្រជាពលរដ្ឋពលរដ្ឋដែលទទួលមរណភាពគឺ149ហើយចំនួនប្រជាពលរដ្ឋដែលលោកត្រូវបញ្ជូនទៅមន្ទីរពេទ្យគឺមានចំនួន840ហើយនៅក្នុងសង្គ្រោះបន្ទាន់គឺ137 ដែលកំពុងតែទទួលការព្យាបាលគួរជំរាបប្រជាពលរដ្ឋយើងឲ្យ បានជ្រាបច្បាស់ផងដែរថាតម្រូវការនៃគិលានុបដ្ឋាយិកាក៏ដូចជាវេជ្ជបណ្ឌិត នៅក្នុង មន្ទីរពេទ្យក្នុងពេលបច្ចុប្បន្នកាលនេះគឺតម្រូវការខ្ពស់ដោយសារប្រជាពលរដ្ឋជាពិសេសដែលលោកមានអាយុក្មេងគឺអាយុ20ទៅ30និងក្រោម50គឺត្រូវការម៉ាស៊ីនជួយដកដង្ហើម ហើយខ្ញុំក៏សូមជម្រាបទៅដល់ប្រជាពលរដ្ឋយើងទាំងអស់ផងដែរថាតម្រូវការនៃការថែទាំអ្នកជំងឺដែលនៅក្នុង ICU មានន័យថាកន្លែងសង្គ្រោះបន្ទាន់គឺតម្រូវការខ្ពស់ជាទីបំផុតដើម្បីថែទាំអ្នកជំងឺឲ្យបានល្អកិលេនុបដ្ឋាយកាដែលត្រូវជួយសម្រួលការផ្កាត់មុខទៅខាងខ្នងវិញនៅពេលដែលគាត់ត្រូវការម៉ាស៊ីនដកដង្ហើមនឹងគឺយ៉ាងហោចណាស់ គិលេនុបដ្ឋាយកា6នាក់ទៅអាចជួយសម្រួលរាងកាយរបស់គាត់ពេលដែលគាត់ នៅក្នុងមន្ទីរពេទ្យសង្គ្រោះបន្ទាន់ហើយខ្ញុំកណ្ដាលនេះខ្ញុំក៏សូមជម្រាបផងដែរតម្រូវការក្នុងមន្ទីរពេទ្យក្នុង ពេលបច្ចុប្បន្ននេះគឺខ្ពស់ហើយអ្នកជំងឺ COVID-19 គឺមានចំនួនកើនដែលយើងគួរបារម្ភហើយចំនួនប្រជាពលរដ្ឋដែលផ្ទុកមេរោគ COVID-19 ហើយនៅ ក្នុងមូលដ្ឋានគឺនៅ មានចំនួនខ្ពស់នៅឡើយ អ្នកដែលឆ្លងដែលត្រូវធ្វើចត្តាឡៃស័កនៅក្នុងមូលដ្ឋានក៏នៅ មានចំនួនខ្ពស់ប៉ុន្តែទោះជាយ៉ាងណាក្តីតកតងទៅនឹងដំណឹងល្អដែលរដ្ឋាភិបាលជូនមកដល់ប្រជាពលរដ្ឋយើងនៅក្នុងរដ្ឋយូសាវ៉ានេះចំនួនប្រជាពលរដ្ឋដែលបានអញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំងគឺមានចំនួនកើនខ្ពស់គឺរហូតទៅដល់6.7មីលានដូសហើយអញ្ចឹងនេះគឺជាដំណឹងល្អមួយ អញ្ចឹងបើសិនជាគោលការណ៍របស់យើងបានគ្រប់ចំនួន ប្រហែលជាការបិទគប់គឺមានការបន្ធូរបន្ថយច្រើន ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋដែលមិនទាន់ចាក់ថ្នាំវ៉ាក់សាំងនៅឡើយទេសូមបងប្អូនមេត្តាប្រញាប់ទៅចាក់ថ្នាំវ៉ាក់សាំងការពារពេលនេះបងប្អូនអាចចោះឈ្មោះហើយការចាក់ថ្នាំវ៉ាក់សាំងការពារនេះក៏បានលឿនផងដែរ ហើយក៏ក៏សូមជម្រាបផងដែរថាថ្នាំវ៉ាក់សាំងនេះគឺជាអាវដែកសម្រាប់ការពារសុខភាពរបស់ប្រជាពលរដ្ឋនិងជីវិតរបស់ប្រជាពលរដ្ឋផងដែរពេលនេះរដ្ឋាភិបាលគឺផ្ដោតអារម្មណ៍ទៅលើចំនួននៃប្រជាពលរដ្ឋដែលចាក់ថ្នាំវ៉ាក់សាំងការពារចំណែកប្រជាពលរដ្ឋដែលលោកបានចាក់ថ្នាំវ៉ាក់សាំងរួចហើយអឺនាងខ្ញុំជំនួសឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋយូសាវែលក៏ដូចជារដ្ឋាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលលោកបានប្រញាប់នឹងទៅចាក់ថ្នាំវ៉ាក់សាំងការពារគួរជ្រាបផងដែរអ្វីដែលខាងអឺគិលានុបដ្ឋាយិកាខាងឡានពេទ្យសូមអំពាវនាវឲ្យ ប្រជាពលរដ្ឋយើងទាំងអស់មេត្តាគិតគូរឲ្យបានខ្លាំងនៅពេលដែលហៅឡានពេទ្យកន្លងមកគឺមាន ប្រជាពលរដ្ឋយើងភាកតិច ដែលគាត់ហៅឡានពេទ្យដោយមិនចាំបាច់ដូចជាហៅឡានពេទ្យយកគាត់ទៅធ្វើតេស្តឬក៏ហៅឡានពេទ្យឲ្យយកមកហូបទៅឲ្យក្រុមគ្រួសារលក្ខនឹងលក្ខអញ្ចឹងទង្វើទាំងអស់នេះសូមបងប្អូនមេត្តាកុំធ្វើឡានពេទ្យគឺសម្រាប់តម្រូវទៅតាមអាការៈរោគធ្ងន់ធ្ងរដូចជាពិបាកដកដង្ហើមដូចជាឈឺដើមទ្រូងដូចជាអឺជំងឺអ្វីដែលធ្ងន់ធ្ងរដែលបងប្អូនមិនអាចនៅផ្ទះបាននេះ គឺជាពេលវេលាដែលបងប្អូនត្រូវហៅឡានពេទ្យក្រៅពីនេះ សូមបងប្អូនមេត្តាពិចារណាឲ្យបានច្បាស់ពីព្រោះមិនមែនត្រឹមតែប៉ះពាល់ដល់ក្រុមអ្នកធ្វើការឡានអំឡងនេះទេគឺអាចប៉ះពាល់ដល់អាយុជីវិតដល់ប្រជាពលរដ្ឋដទៃទៀតនៅពេលដែលគាត់ត្រូវការជំនួយជាបន្ទាន់ ពីក្រុមឡានពេទ្យនេះណាណាសូមមានព័ត៌មានតែប៉ុណ្្នឹងចុះណាសាធុសាធុ ឬអត់លឺកូនចាអត់លឺអញ្ចឹងបានន័យថាថ្ងៃនេះគឺវា1290កាលពីម្សិលមិញម្សិលមិញអឺ2218ណានេះ1290បានន័យថាឡើងដល់80នាក់ឯងណា80 80នាក់ ដូច្នេះវានៅតែមានការកើនឡើងរហូតអញ្ចឹងតើបានដឹងថាការចាក់វ៉ាក់សាំងនឹងបានដល់កម្រិតណាហើយសូមអញ្ជើញរីកាពីការចាក់វ៉ាក់សាំងតិចមើលបាទការចាក់ណាវ៉ាក់សាំងនឹងបាន6.7មីលានហើយជាង6.7មីលានដូសហើយការកំណត់គឺយើងមានចំនួនច្រើនកំណត់គឺក្នុងរដ្ឋ New Server នឹងឲ្យបានយ៉ាងហោចណាស់70% នៃ population នៅក្នុងរដ្ឋ New South Wales ហ្នឹងកាលណាយើងគ្រប់កំណត់ហើយគឺគេអាចជជែកគ្នាថានឹងបន្ធូរបន្ថយខ្លះខ្លះហើយគុណចាស់អញ្ចឹងបើយើងគិតមកប្រហែលភាគរយហើយអីដឹងប្រហែលភាគរយណាគុណចាស់កណាអត់ច្បាស់ដែរផងកន្លែងអញ្ចឹងកណាសុំកណាសុំបញ្ជាក់កន្លែងគិលានុបដ្ឋាយិកាដែលគាត់ថែទាំអ្នកជំងឺដែលនៅក្នុង ICU នៅក្នុងកន្លែងសង្គ្រោះបន្ទាន់ហ្នឹងគុណចាស់ ព្រោះនៅក្នុងកន្លែងសង្គ្រោះបន្ទាន់អ្នកជំងឺដែលកើតមេរោគ COVID-19 ខ្លាំងគឺគេឲ្យគាត់សម្រានកាប់មុខដើម្បីពួកអីទៅតាមសួតរបស់គាត់អញ្ចឹងទេដើម្បីកុំឲ្យប៉ះពាល់ដល់ដល់ស្បែកដល់អីចឹងគេគេច្រើនតែអឺជួនកាលគេដាក់គាត់ផ្ងាម្ដងជួនកាលគេដាក់កាប់ម្ដងដូចគេមានម៉ោងគេ1ម៉ោង2ម៉ោងម្ដងចឹងណាប៉ុន្តែការដែលគេដាក់គាត់ កាប់ឬក៏ផ្ងាម្ដងម្ដងហ្នឹងត្រូវការគិលានុបដ្ឋាយិកាយ៉ាងហោចណាស់6អឺតែជួយដល់ប្រជាពលរដ្ឋនឹងអញ្ចឹងឥឡូវហ្នឹងចំនួន គិលានុបដ្ឋាយិកាយើង គឺប៉ះពាល់ខ្លាំងមែនទែនក្នុងការជួយដល់ប្រជាពលរដ្ឋយើងដែលលោកមានផ្ទុកមេរោគ COVID-19 ចាក្នុងក្នុង ICU ហ្នឹងក៏ក៏មានកំណត់ដែរมันអាចដាក់បានច្រើនណាបានប្រមាណអត់ មានកំណត់គុណចាស់មានកំណត់ទៅតាមបរិវេណរបស់ទីកន្លែងហើយទៅតាមមន្ទីរពេទ្យនីមួយនីមួយគុណចាស់ណែវាមានការលំបាកមែនទែនហើយចំពោះប្រទេសដែលមានការចម្រើនប៉ុណ្ណឹងហើយតម្រាំដល់ស្រុកនៅ ខាងយួនទៀតមិនដឹងយ៉ាងណាយ៉ាងណីទេរឿងហ្នឹងគឺថាពិបាកមែនទែន អូខេ hello យើងចប់បាទនិយាយអំពីការរាយការណ៍ពីស្ថានភាព COVID-19 ហ្នឹងចប់ហើយអញ្ចឹងទទួលទីគុណចាស់គ្រូវិញអញ្ចឹងយើងចូលក្នុងប្រធានបទរបស់យើងគឺថាថ្ងៃនេះយើងបានដាក់អំពីប្រធានបទរបស់យើងធរនាំឲ្យមានសេចក្តីរីកចម្រើន4ប្រការគេហៅវុទ្ធិធរវុទ្ធិធរហ្នឹងអឺធរឲ្យមានរីកមានការរីកឬក៏សេចក្តីចម្រើនហ្នឹងឯងបណ្ដល់ការសេពគប់ ជាមួយនឹងសាបរោះនៅទី1ទី2ស្ដាប់ធម៌របស់សាបរោះទី3ធ្វើទុកក្នុងចិត្តដោយឧបាយត្រូវទំនងនិងទី4បដិបត្តិធម៌សំគួរដល់ធម៌សត្វតែពាក្យហ្នឹងយើងមិនតន់យល់សេចក្តីទេដូច្នេះសូមគុណចាស់គ្រូមេត្តាសិលថាវរោមេត្តាជួយសម្ដែងពង្គេសេចក្តីមួយមួយមួយ សិនហើយចាំអត្ថាធិប្បាយមួយមួយទាំងអស់គ្នា ហើយគុណចាស់គ្រូ លីមក៏មានការចូលរួមក្នុងឱកាសនេះដែរចឹងណាសូមបកលទូនទីគុណចាស់សិលថាវរមេតា ជួយប្រឹកពង្រាយពង្រាយសេចក្តីមួយមួយឲ្យបានយល់សិនហើយចាំអត្ថាធិប្បាយទៀតសូមរតនិមន្តណាសូមអរគុណណាសូមថ្លែងគុំចំពោះប្រជុំបីនៃបត្រៃរដ្ឋរាជរិទ្ធគ្រប់ជ្រះថ្លានិងសូមថ្លែងគុំគណៈគុំចាស់គ្រូអឺសវណ្ណបញ្ញោពោសវឿនដែលជាគ្រូចារអធិការនៃវត្ត ខេមរង្សារាមវត្តរតនារាម sorry កណ្ដាលគុំចាស់គ្រូចិតធម្មោដែលគុំនៅជាប្រចាំដែលជាប្រគចាធិការស្ដីទីនៃវត្តខេមរង្សារាមដល់ដៃគ្រប់ជ្រះថ្លាហើយនឹងបងបាសិកាជាប្រធានសហគមន៍ខ្មែរនៃរដ្ឋ New Software ព្រមទាំងសូមចរិនពោ និងថ្វាយអង្គមគណៈគុណចាស់គ្រូអង្គដទៃទៀតបាទបានលើសម្លេងនិងញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបាន ចូលរួមស្ដាប់នៅក្នុងកម្មវិធីដែលផ្សព្វផ្សាយចេញពីវត្តរតនារាមរបស់គណៈគុណចាស់គ្រូពោធិ៍សវឿននេះណាថ្ងៃនេះគឺជាថ្ងៃមួយដ៏ប្រកបទៅដោយអឺផប់សំណាងដែលដូចជាសពមួយដងដែរដែលគណៈគុំចាស់គ្រូបានលើកនៅប្រធានបទនៃប្រធោយ៉ាងល្អល្អ ឆ្លាតឆ្លៀសប៉ិនប្រសពក្នុងការស្វែងរកនៅគោលធัวមកពិភាក្សាហើយស្ដាប់អឺអឺ COVID-19 មិនចឹងទៅ ដូចដែលបងបាសកាលើកឡើងហ្នឹងឃើញថាវាមានការរីកចម្រើនច្រើនមែនទែនចឹងក៏សំគមនឹងធោដែលគណៈគុំចាស់គ្រូលើកឡើងពី វុទ្ធិធោធោដែលនាំមកនៅសេចក្តីចម្រើនណា ពាក្យថាធោដែលនាំមកនៅសេចក្តីចម្រើនហ្នឹងគឺជាធោដែលនាំមកនៅសេចក្តីសុខនាំមកនៅការដែលមិនមានរោគនាំមកការនៅនៅការដែលមិនមានភ័យមិនមាននៅសេចក្តីអន្តរាយសពគ្រប់បែបយ៉ាងវាមានតែការចម្រើនមានតែមង្គលមានតែភាព នៃសុខដុមរមនានៅក្នុងជីវិតហ្នឹងអញ្ចឹងបានហៅថាវុទ្ធិធោអញ្ចឹងហើយតើតើមានតែ4យ៉ាងហ្នឹងទី1គេហៅថាសពរិសោប្រសੰសេវៈគឺការខ្សែគប់ជាមួយសពរោះណាព្រោះសពរោះហ្នឹងបានន័យថាជាមនុស្សដែលមានចិត្តស្ងប់ណាស្ងប់ហ្នឹងគឺស្ងប់ដោយ ស្ងប់រាគៈទោសៈមោហៈ ឬក៏ស្ងប់នៅសេចក្តីប្រកាន់សេចក្តីចិត្តណែនស្ងប់នៅការភ័យខ្លាចហ្នឹងហៅថាសប្បុរសនិយាយសរុបមកគឺថាមនុស្សល្អហៅថាសប្បុរសអញ្ចឹងសពរិសោបសង្ឃសេវៈហ្នឹងហ្នឹងហើយអឺការដែល បានខ្សែគប់ចឹងទៅអាហ្នឹងក៏យើងស្គាល់អ្វីដែលហៅថាជា សប្បុរសផងណាណាបើយើងអាចបានស្គាល់ថាជាសប្បុរស ហ្នឹងយើងមិនអាចទៅខ្សែគប់ជាមួយនឹងលោកដែលជាសពរោះបានទេអញ្ចឹងណាហើយទី2គឺស្ដាប់ធម៌របស់សពរោះក៏ហៅថាសទ្ធមសវណៈណាសទ្ធមសវណៈបានន័យថាចូលទៅខ្សែគប់ចូលទៅអង្គុយចិត្តចូលទៅរោលោក អ្នកសពរោះហើយស្ដាប់ណាស្ដាប់លោក ដែលជាសពរោះហ្នឹងតើលោក មាន ប្រសាសន៍ មាននៅយោបល់មាននៅគំនិតយ៉ាងណាអាហ្នឹងសំខាន់ណាស់ណាដែលដែលមិនថាចូលទៅអង្គុយចិត្តចូលទៅក្នុងសពរោះហើយអាចស្ដាប់ទេដូចសម័យឥឡូវនេះរត់ទៅពិសេសទៀតស្រួលសពរោះដល់ផ្ទះណាមិនបាច់ចាំមិនបាច់ចាំអញ្ជើញទៅផ្ទះរបស់សពរោះទេដូចជាកណាគុំចាស់គ្រូ ដែលរៀបចំកម្មវិធីនឹងដូចជាការផ្សព្វផ្សាយទៅ នៅសពរិស័កគុណឬក៏សព ពុរិស័កធម៌នឹងឲ្យទៅដល់គេហដ្ឋានឲ្យទៅដល់លំនៅឋានរបស់ញាតិញោមនៅទៀះទៀះនឹងគាត់បើកឡើងសពរោះដល់ហ្មងណាធម៌របស់សពរោះដំណឹងសពរោះល្អល្អទៅដល់ហ្មងអាហ្នឹងហើយថាការស្ដាប់ហ្នឹងគឺគឺគាត់បើកឡើងស្ដាប់ទៅព្រោះការដែលយើងស្ដាប់វាមានច្រើនរឿងរ៉ាវក្នុងលោកនោះរឿងដែលត្រូវស្ដាប់ច្រើនប៉ុន្តែ ពាក្យសម្ដីខ្លះរឿងរ៉ាវខ្លះយើងស្ដាប់ដែរប៉ុន្តែមិនមែនជាពាក្យរបស់សពរោះទេ អញ្ចឹងតែពាក្យខ្លះសម្ដីខ្លះប្រសាសន៍ខ្លះឬក៏យោបល់ខ្លះវាជាយោបល់គំនិតរបស់សប្បុរសអានោះដែលយើងគួរស្ដាប់ដូច្នេះយើងត្រូវតែជ្រើសរើសនៅពាក្យដែលត្រូវស្ដាប់អាហ្នឹងដែលហៅថាស្ដាប់ធម៌របស់សប្បុរសទី2ណាហើយទី3គឺការធ្វើទុកក្នុងចិត្តដោយបាយត្រូវទំនោរហ្នឹងដែលហៅថាយោនិសោមនសិការៈណាគឺ ពាក្យថាធ្វើទុកក្នុងចិត្តដោយបើត្រូវទំនងយើងស្ដាប់ហើយយើងយកមកពិចារណានៅហេតុនិងផលណាព្រោះពាក្យថាយោនិសោមនសិការៈនោះមកពីយោនិប្រែមកថាបញ្ញាយោនិណាហើយយោនិសោនោះគឺដោយបញ្ញាមនសិការៈម្នាក់ប្រែមកថាចិត្តការៈធ្វើបាទយោនិសោមនសិការៈការធ្វើទុកក្នុងចិត្តបានន័យថាការតាំងចិត្តការអធិដ្ឋ ចិត្តហ្នឹងដោយត្រូវទំនោរឲ្យត្រូវទំនោរចេះគិតឲ្យវាត្រូវអាហ្នឹងក្នុងន័យចឹងឬក៏ថាបើយើងនិយាយម្យ៉ាងទៀតថាពូកែគិតទៅតាមហេតុផលអាហ្នឹងហៅថាយោនិសោមនសិការៈអាហ្នឹងទី4គឺការស្ដាប់ធម៌ណារបស់បប្រតិបត្តិនៃធម៌ដ៏សំគួរដល់ធម៌ទៅហើយធម៌មានឧធម្មបប្រតិបត្តិធម៌មានឧធម្មបប្រតិបត្តិបប្រតិបត្តិនៃធម៌ដ៏សំគួរដល់ធម៌ហ្នឹងបានន័យថា យើងខ្សែគប់សពបរោះហើយស្ដាប់ធម៌របស់សពបរោះហើយធ្វើទុកចិត្តដែលគិតថាត្រូវតំណងត្រឹមត្រូវតាមហេតុផលហើយបានយើងអនុវត្តតាមទៅអាហ្នឹងដូច្នេះធម៌ទាំង4ហ្នឹងវាវាទីគ្នាណាតាំងពីលំដាប់ទី1រហូតដល់ទី4គឺត្រូវតែប្រតិគ្នាទាំងអស់តតែគ្រប់ទាំង4ហ្នឹងបានវាទៅជាវុទ្ធិធម៌ធម៌នាំឲ្យចម្រើនប៉ុន្តែខ្វះណាមួយ វាអាចទៅជាវុទ្ធិធម៌ទេបាននៅក្នុង អង្គរបស់គេហៅថាសោតាបត្តយ៉ាងគៈអង្គនៃសោតាបត្តបុគ្គលបើន័យថាជាបតតឋាននាំឲ្យបានសោតាបត្តមៈសោតាបត្តផលផងធម៌ទាំង4យ៉ាងហ្នឹងណាសំខាន់នេះគឺជាសេចក្តីសង្ខេបសង្ខេបនៅក្នុងគោលនៃពុទ្ធិធម៌ទាំង4យ៉ាងណាសង្កេតកណ្ណាអឺកណ្ណាគុណចាស់លៀមលោកបាក់ទៅទៅហើយហើយអញ្ចឹងកណ្ណាចង់សួរថែមសង់សួរថែមពីលើហ្នឹងត្រង់ចំណុចពុទ្ធិធម៌ធម៌សេចក្តីចម្រើនហ្នឹង ចម្រើនហ្នឹងវាមានលក្ខណៈអឺដូចមួយដេចក្នុងសកតាដែលថាស្ថានភាព COVID-19 យ៉ាងហ្នឹងយ៉ាងនេះដែលយើងត្រូវអនុវត្តទៅតាមបែបផែនឥឡូវកុំមុនចូលទាំងគណៈគិនលោកតែម្ដងអឺគណៈចង់ប្រកេនជន់ចាស់លឹមជីតធម្មមេតាជួយយកប្រធរវត្តិធរហ្នឹងយកទៅប្រៀបធៀបជាមួយនឹងការរស់នៅជាមួយនឹង COVID-19 ហ្នឹងតើ យើងគួរធ្វើយ៉ាងណាដើម្បីឲ្យវារីកចម្រើន ផ្នែកខាងសេចក្តីល្អណាតើយើងគួរធ្វើយ៉ាងម៉េចសេពគប់6សប្បរោះហ្នឹងនឹងទី1ទេពគុណរបស់សัพបរោះទីធររបស់សัพបរោះទី3ធ្វើបាយដោយត្រូវតំណងហើយទី4គឺបដិបត្តិធម៌សំគួរដល់ធរតើយើងអាចបំលែង ធ្វើប្រធរនឹងទៅ ជាការអនុវត្តបែបការគោរពបដិបត្តិផ្នែកខាង COVID-19 វិញទៀត តើយើងអាចអនុវត្តបែបណាដើម្បីឲ្យត្រូវតាមតំណងទៀតសូមអរតនាមុនអត់លឺផងទៀតបើកបើកសំឡេងអាចារ្យបឋមខ្ញុំកណាសូមនមស្ការចំពោះគុណរតនត្រ័យទាំង3ដល់សេចក្តីគោរពព្រះថ្លានឹងសូមនមស្ការចំពោះគុណចាស់សិលធម្មរោគូចាតិកាវត្តធម្មសាមគ្គីនិងគុណចាស់សវណ្ណបញ្ញោដែលជា គូយាធិការវត្តរតនារាមផងដែរនឹងសូមចម្រើនពរដល់លោកស្រីប្រធានសហគមន៍ខ្មែរផងណាខ្ញុំគេហៅលោកប្រធានជាខ្មាស់អៀនណាហើយដល់សេចក្តីរាប់អានបងណាណាដូចសពមួយដងដែរថ្ងៃនេះគឺយើងបានណាចែកគ្នាអំពីណាសង្គម ផ្សារភ្ជាប់ជាមួយពធនិងសង្គមបច្ចុប្បន្នដែលកំពុងតែមានវិបត្តិដ៏ធ្ងន់ធ្ងរដោយពាក់ព័ន្ធនឹងទៅនឹងជំងឺដែលកំពុងតែរីករាលដាលទូទាំងពិភពលោកណាក្នុងនេះចឹងទេថ្ងៃនេះក៏យើងបានវិភាសាគ្នារួចមកដែរអំពីការវិវត្ត ណានៃមេរោគ COVID-19 ហ្នឹងដល់ដំណាក់កាលច្រើនមានន័យថាការឆ្លងណាកើនច្រើនណាអត់មានចុះមានតែកើនណាការស្លាប់ក៏កើនហើយដូចបងសុទូចបានលើកឡើងអញ្ចឹងថានៅតាមបន្ទីពេទ្យនីមួយៗគឺត្រូវការពលានុថាវកៈគឺលានុថាវកៈយុនុថាវកៈនិងពលានុថាវកៈនិងហើយ អឺវត្ថុសម្រាប់ដកដង្ហើមផងដែរណាដោយសារយើងមានអ្នកឆ្លងកាន់តែច្រើនទៅអាហ្នឹងគឺវាត្រូវការរបស់ទាំងអស់ហ្នឹងណាណាយើងទាញមកវិញថាដូចគុណចាស់សវណ្ណបញ្ញាលោកបានលើកឡើងថាតេតិននឹងទៅនឹងធัวដែលជឿថាវុទ្ធិធัวធัวដែលធ្វើឲ្យ ចម្រើនដោយគុណចាស់សិលធម្មរោព្រះអង្គបានណាបញ្យលសេចក្តីធម៌ខាងដើមហើយណាសពុរសូសង្សេវៈណាសធម្មសវណ្ណៈយល់យល់សាមនស្ការៈនិងធម្មមានធម្មបដិបត្តិណាធម៌ទាំង4នឹងឯងដែលធ្វើឲ្យណាមានការរីកចម្រើនក្នុងការរស់នៅជាប្រចាំថ្ងៃណាសម្រាប់ជីវិតយើងម្នាក់ម្នាក់ណាបើយើងអត់ប្រព្រឹត្ត នៅធរទាំង4នេះទេមានន័យថាសេចក្តីចម្រើនក៏អត់មានណាព្រោះយើងដឹងហើយថាវុទ្ធិមានថាការចម្រើនណាការរីករត់លាស់ហ្នឹងគឺតើលើយើងប្រព្រឹត្តបប្រតិបត្តិធម៌នឹងឯងណាហើយសួរថាកុំចាស់ស្មានបញ្ញាថាតើការរស់នៅបែបម៉េចបានវាក្នុងសម័យកូវីដនេះបានយើងបានសុខបានចម្រើនបានរីកណាដោះដាលទៅបានណា ព្រោះគុណចាស់ញោមញាតពុទ្ធបរិស័ទទៅប្រុសទាំងអស់ដឹងហើយថាអឺពុទ្ធធម៌របស់ពុទ្ធគឺជាណាសច្ចធម៌ណាគឺការបញ្យលអំពីធម៌ដោយពិតប្រកបថា បើសិនជា បុគ្គលណាមួយប្រព្រឹត្តបដិបត្តិទៅតាមផ្លូវរបស់ពុទ្ធបុគ្គលនោះឯងប្រកបណាស់នឹងបានណាសេចក្តីសុខពិតប្រកបមែនណាដូចយើងទាញមកក្នុង ណាមេតិកាទី1ខ្ញុំបណ្ណាគឺសពពុរិសោសង្សីវៈណាការសែបគប់នៅសពបរោះវានាំឲ្យមានសេចក្តីចម្រើនណាអើយសែបគប់នេះបើយើងនិយាយទៅសព្ទាមុនក៏យើងបានលើកឡើងដែរណាបាននិយាយសម្ដែងណាថាយើងធ្វើឲ្យមានការរីកចម្រើនខ្សែគប់បែបម៉េចដូចជាក្នុងឱកាសហ្នឹងចឹងញោមញាតទាំងអស់ មិនមែនខ្សែគប់ចាំបាច់ទៅដូចគុណចាស់សេថារោលើកឡើងថាមិនមែនចាំទៅអនុវត្តជាមួយគ្នាផ្ទាល់នោះទេណាគ្រាន់តែធ្វើការខ្សែគប់ប្រយោលពីចម្ងាយក៏បុគ្គលបានសេចក្តីសុខដែរហើយនេះបានខ្ញុំកណ្ដាលលើកឡើងថាការខ្សែគប់ប្រយោលពីចម្ងាយបានសេចក្តីសុខដូចក្នុងឱកាសនេះគុណចាស់វណ្ណបញ្ញាលោកមានណាការឡាយទៅតាមប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងយើងចូលមកស្ដាប់ ពេលយើងយើងចូលមកស្ដាប់ហ្នឹងពេលខ្លះបរិស័ទខ្លះញោមវាខ្លះគាត់អត់បានចេះភាសាអង់គ្លេសក៏គាត់មិនបានចេះហើយក៏គាត់មិនសូវមានបច្ចេកវិទ្យាទៅតាមបច្ចេកវិទ្យាតាមសម័យមើលតាមប្រព័ន្ធអេឡិចត្រូនិកឃើញអំពីព័ត៌មានហ្នឹងគឺយើងបានចូលមកស្ដាប់មកគឺយើងដឹងណាយើងដឹងថាអូថ្ងៃនេះមានអ្នកជំងឺឆ្លងប៉ុណ្ណេះ មានអ្នកនៅមន្ទីរពេទ្យកន្លែងសង្គ្រោះមិនទាន់ប៉ុណ្ណេះមានអ្នកស្លាប់ប៉ុណ្ណេះណាអានឹងឯងមានន័យថាយើងការសែបគប់ណាសប្បរោះណាអញ្ចឹងបានណាយើងខ្សែគប់ហើយបុគ្គលនោះនឹងបានបានសេចក្តីសុខដឹងពីព័ត៌មានឧទាហរណ៍ថ្ងៃនេះយើងទើបថាអូនៅកន្លែងណាមួយដែលគេហាមឃាត់ថាមិនឲ្យយើងទៅណាមានការឆ្លងអាកូវីដ -19 ហ្នឹងអញ្ចឹងគេបិទហើយកន្លែងហ្នឹង ចឹងយើងដឹងព័ត៌មានយើងអត់ទៅណាយើងជៀសផុតពីពីមេរោគហ្នឹងណាហ្នឹងមានន័យថាមកពីយើងខ្សែគប់នៅបុគ្គលដែលជាសัพបរោះផ្ដល់នៅសារៈសំខាន់ដល់យើងណាអញ្ចឹងបុគ្គលដែលសัพបរោះហ្នឹងគឺតែងតែផ្ដល់សារៈប្រយោជន៍ណាផ្ដល់ផលប្រយោជន៍ឲ្យអ្នកដទៃនិងខ្លួនឯងដូចយើងបានសម្ដែងវាទឹកមុនភ្ជាប់គ្នាមកក្នុងដែរណាពេលណាដែលយើងប្រព្រឹត្តចឹងទៅមានន័យថានឹងឯងដែលជា វុទ្ធិធម៌ដែលជាសេចក្តីចម្រើនក្នុងពេលបច្ចុប្បន្នហ្នឹងកណាក្នុងពេលបច្ចុប្បន្នហ្នឹងនឹងខ្ញុំកណាចូលរួមដោយសង្ខេបប៉ុណ្ណឹងណាសូមអរគុណណាអរគុណចាបាទគុណចាស់អឺកណាចង់ចង់សួរស្អីតូចវាម្ដងអរគុណគុណចាស់លីមគុណចាស់សេដ្ឋាបរោបានសម្ដែង អំពីវុទ្ធិធម៌ហ្នឹងកណាអរគុណអឺកណាមិនតាន់ សួរថែមចង់សួរសៃកងវិញ ថាតើស្គាល់ពាក្យសប្បុរសហើយនៅក្នុងនាមយើងជាអ្នកបានស្ដាប់បំបញ្ញមិញថាសប្បុរសហ្នឹងបានដល់នរណាសូមជ័យតិចមើលតែយល់បានខ្លះដែរទេអឹមកណាយល់យល់បានខ្លះហើយកូនចាស់មិនមែនសប្បុរសហ្នឹងមិនមែនបុរសសង្ហាទេហ្នឹងទីមួយមិនមែនទេអាសប្បុរសមានន័យថាមនុស្សដែលមានចិត្តស្ងប់ហើយមនុស្សល្អហើយក្នុងឱកាសពេលពេលនេះអឺ យើងដឹងច្បាស់ហើយថាសង្គមរបស់យើងមានការវឹកវរខ្លាំងដោយសារការឆ្លងនេះអញ្ចឹងទេប្រជាពលរដ្ឋតម្រូវការម្នាក់ម្នាក់គឺខុសគ្នាដូចជាប្រជាពលរដ្ឋខ្លះលោកជ័យលោកតាខ្លះគាត់មិនបានអញ្ជើញមកវត្តទេប៉ុន្តែកូនចៅក្នុងនាមអឺយើងដឹងពីទុកធរៈពីឪពុកម្ដាយជួនកាលណាគាត់អាចណែនាំឲ្យយាយឬឪពុកម្ដាយគាត់ស្ដាប់ ស្ដាប់ព្រះធម៌អញ្ចឹងមានន័យថាគាត់សាប់សាប់គប់ជាមួយសប្បុរសហើយហើយទីមួយទៀតកាលណាយើងចូលស្ដាប់វាជាការគ្រប់គ្រងមួយទៅដល់ពុទ្ធសាសនារបស់យើងទៅដល់ពុទ្ធកសមាគមហើយវាបញ្ជាក់ទៅឲ្យក្រសួងរដ្ឋាភិបាលគេដឹងគេឮថាទោះជាយើងជួបប្រទះហានិភ័យខ្លាំងយ៉ាងណាក៏ដោយក៏យើង ក្នុងនាមជាប្រជាពលរដ្ឋ យើងនៅតែព្យាយាមរកមធ្យោបាយយ៉ាងណាដើម្បីឲ្យយើងនៅតែមានទំនាក់ទំនងជាមួយសហគមន៍របស់យើងពុទ្ធកសមាគមលក្ខនឹងលក្ខអញ្ចឹងត្រង់នេះបញ្ជាក់ថាទង្វើរបស់សប្បុរសក៏មានប្រយោជន៍ទង្វើរបស់ប្រជាពលរដ្ឋដែលសើបគប់ជាមួយសប្បុរសក៏រឹតតែមានប្រយោជន៍តទៅទៀតចង់ប្រៀបដូចជាយើងបាញ់ព្រួយតែមួយតែយើងអាចបានប្រយោជន៍ដល់ទៅ2 3សម្រាប់ជាតិនិងសាសនារបស់យើងគុណចាស់ ហ្នឹងហើយអរអរគុណហើយបានយល់អត់ប៉ុណ្ណឹងក៏ចាត់ទុកថា ជាអានិសង្សការស្ដាប់ធัวហើយសេពគប់ជាមួយនឹងសាបរោះហើយពីព្រោះបានជាសំណាងល្អដែរខ្សែកងនៅថាប្រធានសមាគមសហគមន៍ខ្មែរហ្នឹង បានឱកាសសេពគប់ជាមួយនឹងប្រសង់ជារៀងរាល់ថ្ងៃសប្តាហ៍បានមកស្ដាប់ធម៌ជាមួយនឹងប្រសង់ទៅឈ្មោះថា បានសេពគប់ជាមួយនឹងសាបរោះហើយមិនមែនចាត់ទុកថាប្រសង់ទាំងអង្គជាសាបរោះទាំងអស់ទេចាំនេះថាអ្នកដែលបានឲ្យធម៌ឈ្មោះថាឲ្យនៅធម៌សាបរោះណាធម៌របស់សាបរោះអញ្ចឹងយ៉ាងគណៈសំបែទៅកាន់គុំចាស់សេដ្ឋាបរោបន្តទៀតថាក្នុង និងប្រការទី1ដែលយើងហៅថាព្យាបគប់ជាមួយសប្បុរសតើក្នុងស្ថានភាព COVID-19 ដែលយើងសប្បុរសរបស់យើងដូចជារដ្ឋរបស់យើង គេបានផ្សព្វផ្សាយនៅព័ត៌មានជារៀងរាល់ថ្ងៃហើយនឹងសັບសັບបរោះដែលថាជាធម៌របស់សັບបរោះតើយើង គួរអនុវត្តបែបណាឲ្យសមទៅតាមប្រទេសគួរសមនេះប្រទេសដែលគួរគួរតែរស់នៅ បានល្អគួរតែប្រទេសគេហៅថាសមគួរដល់ ជាប្រទេសដ៏សំគួរហ្នឹងតើគុណចាស់មានសម្ដែងយ៉ាងណាដែលទាញអឺពិតបរិស័ទហ្នឹងឲ្យបានស្ដាប់ធัวឲ្យបានយកព័ត៌មានច្បាស់លាស់ដើម្បីជាការអនុវត្តនៅក្នុងស្ថានភាព COVID-19 នេះទៀតសូមនិមន្តទៀតណាសូមអរគុណម្ដងទៀតចំពោះគណៈគុំចាស់គ្រូទាំងពីរព្រះអង្គហើយនឹងបងបាសិកានិងគណៈគុំចាស់គ្រូអង្គឯទៀតញាតិញោមពុទ្ធបរិស័ទទាំងអស់ណាចំពោះ ការខ្សែគប់សពបរោះនេះគឺមានលំដាប់តាំងពីលោកយៈរហូតទៅដល់លោកលោកតរៈណាពាក្យថាលោកយៈបានន័យថាក្នុងជីវិតប្រកបដីប្រចាំថ្ងៃរបស់យើងហ្នឹងណាហៅថាលោកយៈណាដូចជាការទំនាក់ទំនងឬក៏ជីវិតយើងរស់នៅរាល់ថ្ងៃហ្នឹងណាយើងមាននៅការ អនុគ្រោះឬក៏ជួយសង្គ្រោះដល់គ្នានឹងគ្នាទៅវិញទៅមកអាហ្នឹងហៅថាសពបរោះដូចជាថាម្ដាយឪពុកចិញ្ចឹមកូនគឺម្ដាយឪពុកជាសពបរោះរបស់កូនណាឬក៏ថាអឺរដ្ឋាភិបាលទាំងដូចជាដុកទ័រដែល nurse ដែលបម្រើឬក៏ដែលមើលថែរក្សាអ្នកជំងឺដុកទ័រដែលមើលថែអ្នករក្សាអ្នកជំងឺដល់អនុគ្រោះដល់ទឹកចិត្តអាណិតទៅណា អាហ្នឹងហើយដែលដែលគាត់មាន ចិត្តសប្បុរសចំពោះអ្នកជំងឺឬក៏ចំពោះ patient ហ្នឹងហើយដូចជាក្រសួងសុខាភិបាលឬក៏រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់សិតតែមានសន្តានចិត្តល្អសន្តានចិត្តជាសប្បុរសសន្តានចិត្តនឹងប្រាថ្នាប្រយោជន៍ប្រាថ្នានៅសេចក្តីសុខនិងសេចក្តី ចម្រើន ដល់អ្នកដែលនៅក្រោមអាវាតនៅក្រោមការមើលថែរក្សារបស់ខ្លួនឯងអញ្ចឹង ដូច្នេះគឺលំដាប់ដែលជាលោកយៈហ្នឹងដូចជានៅសម័យបច្ចុប្បន្នហ្នឹងក្រសួងសុខាភិបាលគឺមានការយកចិត្តទុកដាក់ណាស់ចំពោះសុខុមាលភាពចំពោះសេចក្តីសុខនិងអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅណាព្រោះហេតុដូច្នោះហើយបាន លោកខិតខំប្រឹងប្រែងផ្សព្វផ្សាយទៅតាមវិទ្យុទៅតាមទូរទស្សន៍ទៅតាម Facebook ឬក៏ទៅតាម YouTube អីក៏ដោយដើម្បីឲ្យព័ត៌មាននឹងផ្សាយទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ដើម្បីបានស្ដាប់បាន អនុវត្តទៅតាមគោលការណ៍ក្នុងការរក្សាខ្លួនឯងឲ្យបានជាដីសុខនេះគឺជាទឹកចិត្តរបស់សពរបស់ហើយឃើញណាណាអញ្ចឹងកាលណាបើយើងស្ដាប់លោកកាលណាបើយើងអនុវត្តប្រព្រឹត្តតាមលោកកាលណាវាចូលនៅក្នុងការសែកគប់ជាមួយនឹងសពរបស់ សពរិសោប្រសាំងសេគេហើយដល់ពេលយើងខ្សែគុំនោះបើតែគាត់យើងបើក TV ឬក៏បើក YouTube ឬក៏បើក Facebook ឬក៏មើលការ live បន្តផ្ទាល់ឈ្មោះថាខ្សែគុំហ្នឹងណាខ្សែគុំជាមួយសពបរោះហើយកំពុងតែខ្សែគុំមិនមែនគាត់មើលហើយទេ គឺស្ដាប់ទៀតចូលនៅក្នុងសទ្ធមសវណៈគេនេះគាត់ថាការស្ដាប់ធម៌របស់សពបរោះនឹងឯងចឹងដូច្នេះលោកយៈហ្នឹងគឺវាឧបការៈសំខាន់ណាស់ បើគ្មានលោកយៈវាមិនអាចមានទៅលោកកតរៈបានទេណាដូចជាការដែលយើងឡើងចិនដើអញ្ចឹងបើវាអត់មានកម្មទី1ទេវាមិនអាចឡើងទៅដល់កម្មទី2ឬក៏ទី3បានទេធម្មតាកំពូលភ្នំវាត្រូវតែមានជើងភ្នំយ៉ាងណាមិញធោជាកំពូលវាត្រូវការធោខាងក្រោមខាងក្រោមសំខាន់ណាស់ណាអញ្ចឹងណាកណាគឺកណាចង់បញ្ចូលមុនចូលទៅក្នុង បកាទី3តែម្ដងចង់សួរអំពី ការធ្វើទុកដោយអបាយត្រូវត្រឹមត្រូវនេះត្រូវតាមត្រូវតាមតំណងនេះកណាចេះឆ្ងល់តែថាដោយមិនដេចទៅដែលថាធ្វើទុកមួយ ទុកខៈធ្វើទុកនេះគឺថាធ្វើទុកក្នុងចិត្តដោយឧបាយត្រូវតំពាក្យហ្នឹងដូចជាពាក្យមួយដែលកប់អត្ថន័យដែលមើលទៅដូចជាមិនតាន់យល់កុំចាស់ជួយបន្ថែមសេចក្តីថាត្រូវតំណងមិនថាទៅតំណងណា សូមអរគុណទៀតអឺធ្វើទុកក្នុងចិត្តឲ្យបាយត្រូវទំនងនោះគឺមិនមែនធ្វើទុកដូចជា ទុកខៈទេអាទុកខៈនោះគឺជាទុកតាមតឹងចង្អៀតចង្អល់ការលំបាកចិត្តហ្នឹងទុកខៈតែទុកនៅក្នុងទីនេះដូចយើងយកទុកដាក់ដូចយើងអឺយកពាក្យរបស់សពរោះមកទៅមកដាក់ក្នុងចិត្តយើងក្នុងន័យចឹងឧបមាយើងស្ដាប់លោកហើយឬក៏យើងដឹងដំណឹងអីអំពីលោកអ្នកសពរោះមកហើយ យើងយកអវាទយើងយកអនុសាសន៍ឬក៏យោបល់របស់របស់សពរស់ល្អល្អយកមកដាក់ក្នុងចិត្តយើងដើម្បីប្រព្រឹត្តតាមដើម្បីអនុវត្តតាមដើម្បីធ្វើតាមអាហ្នឹងឯងដែលហៅថាធ្វើទុកក្នុងចិត្តដោយអបាយត្រូវទំនងនោះក្នុងន័យជាពាក្យដែលត្រូវទំនងនោះបានន័យថាយើងយកមកពិចារណាឃើញថាវាត្រឹមត្រូវអញ្ចឹងមែនមែនលោកអ្នកសពរស់និយាយមកហើយយើងត្រូវតែជឿទេអត់ទេណាយើងត្រូវតែយកមកពិចារណាសូម្បីព្រះសម្មាសម្ពុទ្ធ ពេលដែលព្រះអង្គត្រាស់សម្ដែងពធក៏ព្រះអង្គមិនមែនត្រាស់ថាឲ្យត្រូវតែជឿព្រះអង្គទេណាគឺឲ្យយកពិចារណាឲ្យយកមក analyze យកមកគិតឲ្យច្បាស់លាស់ចឹងទៅដល់ឲ្យសំគួរនឹងនឹងកាន់យកបានទៅតាមកម្លាំងនៃបញ្ញារបស់ខ្លួនយើងបានហើយយើងយើងយើងកាន់យកទៅណាយ៉ាងណាមិញពាក្យថាធ្វើទុកក្នុងចិត្តឲ្យបាយត្រូវទំនោរមិនន័យថាយើងយើងស្ដាប់មកហើយយើងយកមកពិចារណាក្នុងក្នុងចិត្តរបស់យើងនេះ អបាយនៃបញ្ញារបស់យើងពិចារណាថាតើសពបរោះដែលលោកសំដែងមកលោកប្រាប់មកនឹងលោកណែនាំមកត្រឹមត្រូវឬក៏ខុសសមហេតុសមផលឬក៏អត់ដល់ពេលពិចារណាចុះឡើងចុះឡើងឃើញថាវាត្រឹមត្រូវវាសមហេតុសមផលដើម្បីរក្សានៅ សុខភាព ដើម្បីរក្សានៅអឺសេចក្តីសុខដល់គ្នានឹងគ្នាទៅវិញទៅមកអញ្ចឹងតែអាហ្នឹងត្រឹមត្រូវដល់ពេលត្រឹមត្រូវអញ្ចឹងទៅយើងអនុវត្ត អរគុណចាស់ពាក្យថាឧបាយហ្នឹងវាមានន័យថាយ៉ាងដូចម្ដេចពាក្យថាឧបាយដូចជាឧបាយបើគេនិយាយអំពីថានេះឧបាយកលមួយឧបាយវិធីតើពាក្យថាឧបាយហ្នឹងវាបានន័យថាយ៉ាងម៉េចនៅក្នុងធម៌ឧបាយឧបាយហ្នឹងគឺមកពីឧបហនឹងណាគឺនៃនៃធៀបបានន័យថាការនាំចូលទៅដល់ ក្នុងពីក្នុងនេះដែលថាគឺវិធីសាស្ត្រក្នុងការបែងចែកអត្តន័យសេចក្តីហ្នឹងវាវាវាមានហេតុផលយ៉ាងម៉េចក្នុងន័យចឹងឧបមាថាឧបមាថាយើងយើងលើសំឡេងអីមួយចឹងអញ្ចឹងយើងពិចារណាថាហេតុអីបានលើសំឡេងហ្នឹងវាអត់ប្រងបាត់សោះអាហ្នឹងដែលពិចារណារកហេតុផលហ្នឹងហៅថាឧបាយណាឧបាយគឺថានាំចូលទៅចិត្តនៅហេតុ អញ្ចឹងបានពាក្យថាឧបាយៈហ្នឹងមកពីឧបៈបានន័យថាចូលទៅចិត្តនេះប្រែថាចូលទៅណានេះប្រែថានាំទៅ ដូចយើងហៅអាហារនេះហារអញ្ចឹងនាំចូលទៅចិត្តចិត្តហ្នឹងចិត្តនៅហេតុចិត្តនឹងផលរបស់ហេតុហ្នឹងអញ្ចឹងបានន័យថាកាលនៅបសពបរោះលោកពោលមកយ៉ាងណាយើងយកពាក្យហ្នឹងមកឆ្លិចឆ្លីមកពិចារណាមកសង្កេតពិនិត្យមកធ្វើការវិនិច្ឆ័យទៅ បានវាចេញជាហេតុផលថាអើលោក អ្នកសប្បុរសពោនឹងត្រឹមត្រូវពិតជាអញ្ចឹងមែនអញ្ចឹងអាហ្នឹងវាវាទៅជាយើងជឿនោះមិនមែនជឿលោកជឿតាម ការដែលយើងយល់ទៅតាមឧបាយនៃបញ្ញារបស់យើងនៃការគិតត្រេះរិះពិចារណារបស់យើងណាបងគ្រូអឺពាក្យហ្នឹងពាក្យខ្មែរយើងទេថាធ្វើទៅក្នុងចិត្តដោយឧបាយត្រូវតំណងអាហ្នឹងភាសាខ្មែរចំណែកជាទូទៅច្រើននៅគេនិយាយពាក្យថាយោនិសោមនសិការៈធ្វើទុក ក្នុងចិត្តដោយឲ្យបាយត្រឹមត្រូវដោយបាយតាមទំនងក្នុងភាសាបាលីដូចបណ្ឌិតបានដូចជាយោនិសោហ្នឹងទៅជាល្អវិញយល់វាថាវាថាធ្វើទុកចិត្តយោនិយោនិនៅក្នុងទីនេះប្រើមកថាបញ្ញាអូយោនិណាយោនិប្រើមកថាបញ្ញាឲ្យបានសោហ្នឹងគឺចុះសោវិផតទេវាទៅយដោយញ៉ាចុះសោដើម្បីវិផតទេអញ្ចឹងបានទៅជាយោនិសោយោនិប្រើមកថាបញ្ញា ครับណាហើយមនសិការៈមនៈនឹងប្រែមកថាចិត្តការៈមនសិក្នុងសិនឹងគឺចុះក្នុងសត្តមីវិផតយើងធ្លាប់សិក្សាបាលីជ្រាបណាណាមនសិនឹងគឺសត្តមីវិផតក្នុងចិត្តគេណាហើយការៈនឹងធ្វើអញ្ចឹងយោនិសោមនសិការៈការធ្វើទុកក្នុងចិត្តដោយឧបាយត្រូវទំនោរក្នុងន័យចឹងឬក៏ដោយឧបាយនៃបញ្ញាចឹងក៏បានដែរអញ្ចឹងបានន័យថាយោនិ ប្រែមកថាបញ្ញាប៉ុន្តែពេលដាក់សោគឺដោយដាក់ចំនួននៃតតិយាវិភ័តសោនោះគឺសោសម្រាប់ចំនួនតតិយាវិភ័តដែលប្រែមកថា ដោយដោយនៅ តាមខាង គឺដែលត្រូវហេតុទៅណាដែលយើងសុខស្អាតណាហើយដល់ពេលមនសិម្នាក់ម្នាក់ប្រែមកថាចិត្តដល់ពេលសិនោះគឺសត្វតមីវិភ័តដែលប្រែមកក្នុង ក្នុងការនៀបានៀកាលនៀដែលណាដែលយើងសិក្សាមកណាអញ្ចឹងបានន័យថាការធ្វើទុកក្នុងចិត្តដោយអបាយត្រូវទំនោរ អាហ្នឹងឯងដែលហៅថាយោនិសោមនសិការៈអញ្ចឹងពាក្យហ្នឹងឧបាយហ្នឹងតាមពិតយើងប្រើជាភាសាខ្មែរប៉ុន្តែជាភាសាបាលីឯងពាក្យថាឧបាយណាណាភាសាបាលីណាជាភាសាបាលីឯងបានន័យថាការចូលទៅចិត្តនៅហេតុនិងផលពាក្យថាឧបាយហ្នឹងបានន័យថាអញ្ចឹងក្រាគឺចូលទៅចិត្តអញ្ចឹងបានពាក្យឧបៈដូចយើងធ្លាប់លើថាឧបៈនាយករដ្ឋមន្ត្រីណាឧបៈហ្នឹងបានន័យថាវាមិនមែនជារដ្ឋមន្ត្រីប៉ុន្តែឧបៈបានន័យអ្នកនៃចិត្ត រដ្ឋមន្ត្រីវាគៀអំផុតហើយរដ្ឋមន្ត្រីអីចឹងណាប៉ាំងបានចិត្តណាឬក៏ប្រើមកតែខ្លាំងក៏បានដូចយើងហៅទៅប៉ោសុតអញ្ចឹងកណាប៉អោសថៈអោសថៈប្រើមកថាឆ្នាំអោសុតណាហើយដល់ពេលឧបៈប្រើមកខ្លាំងឧបោសថៈប្រើមកឆ្នាំខ្លាំងឆ្នាំរស័កចាំមក5ស័កសិទ្ធទេ ណាឆ្នាំស័ក្តិសិទ្ធត្រូវណាឥឡូវគុណចាស់គ្រូណាមតនឲ្យតណានៅថែមទៀតតាបដិបត្តិធម៌នៅទី4បដិបត្តិធម៌សំគួរដល់ធម៌បដិបត្តិធម៌ឲ្យសំគួរដល់ធម៌ទៀតក្នុងន័យហ្នឹងកណាចង់ចង់ឆ្ងល់អំពីថាសំគួរដល់ធម៌នេះបដិបត្តិដូចមិនដេចបានហៅថាសំគួរដល់ធម៌គុណចាស់ណែអរគុណទៀតអឺកន្លែងហ្នឹងមានន័យមានសេចក្តីល្អណាស់ពីព្រោះរឿងការបដិបត្តិ ហ្នឹងបានន័យថាការប្រព្រឹត្តតាមអញ្ចឹងបានន័យថាជួនកាលប្រព្រឹត្តតាមហ្នឹងប៉ុន្តែប្រព្រឹត្តតាមទៅវាខុសធម៌ណាណាឧបមាថាគេប្រាប់ថាកុំឲ្យដើរយើងដើរអាហ្នឹងយើងដើរដែរប៉ុន្តែវាខុសធម៌អញ្ចឹងឬក៏ណាវាវាជាការប្រព្រឹត្តដែរប៉ុន្តែវាខុសធម៌អញ្ចឹងហើយបានន័យថាឲ្យវាសំគួរដល់ធម៌សំគួរដល់ធម៌នោះវាទាញតាំងពីយើងស្ដាប់យើងខ្សែគប់ជាមួយនឹងលោកអ្នកសពបរោះហើយស្ដាប់ធម៌របស់សពបរោះហើយហើយនឹង ធ្វើទុកនឹងចឹងពិចារណាដោយឧបាយនៃបញ្ញាខ្លួនឯងហើយឃើញតែត្រឹមត្រូវចឹងហើយបដិបត្តិតាមណាហ្នឹងដូចយើង ស្ដាប់អំពីអឺវិធានការរបស់ក្រសួង សុខាភិបាលដែលលោកបាន ដាក់មកអញ្ចឹងស្ដាប់ហ្នឹងដូចថាក្រសួងសុខាភិបាលគឺជាសពរោះហើយដល់ពេលយើងស្ដាប់អំពីលោកមកឈ្មោះថាជាគេថាសទ្ធមសវនៈគឺស្ដាប់នៅនៅអវាទរបស់លោកចា ការរាយការណ៍ការប្រាប់ឧបាយត្រូវត្រូវណាការរាយការណ៍ព័ត៌មានសម្រាប់ឲ្យយើង ថែរក្សាសុខភាពនោះណាណាអាហ្នឹងអាហ្នឹងគឺ ការស្ដាប់ព្រោះយើងយល់ឃើញថាធោវាតតមានប្រសង់តតមានធម៌មានចាតតមានអីសម្ដែងបានហៅថាធោតាមសភាពពិតអ្វីអ្វីទាំងអស់គឺជាធោណាយើងត្រូវជ្រាបថាអ្វីអ្វីទាំងអស់គឺជាធោឲ្យតែល្អណាល្អគឺជាធោសដល់ពេលអាមិនល្អក៏ជាធោដែរមិនធោខ្មៅអញ្ចឹងអញ្ចឹង អឺកាលណាបើយើងបានខ្សែគប់បានស្ដាប់អានឹងពិចារណាឃើញតែត្រឹមត្រូវហេតុផលហើយគឺបដិបត្តិអនុវត្តទៅតាមនឹងឯងហ្នឹងហៅថា ធម្មានឬធម្មបដិបត្តិគឺប្រនិបត្តិដោយធោដល់សំគួរដល់ធោដល់ធោនោះមានន័យថា យើងស្ដាប់មកពិចារណាឃើញមិនខ្មិចយើងយល់ឃើញយ៉ាងណាធ្វើអញ្ចឹងឧបមាគេប្រាប់ថានៅក្នុង local នៃការបំមិនមួយមួយឲ្យដើរត្រឹមតែ5គីឡូ កុំឲ្យចេញពីហ្នឹងអាហ្នឹងយើងស្ដាប់លឺមកអញ្ចឹងបើសិនយើងទៅហួសពី5គីឡូអាហ្នឹងបើន័យថាយើងអត់ស្ដាប់យើងអត់ធ្វើតាមធម៌ទេណាយើងអត់បានប្រព្រឹត្តនៅធម៌ដែលសំគួរដល់ធម៌ទេអញ្ចឹងណាណាឬក៏ដូចជាយើងធ្លាប់ស្ដាប់សិក្សាមកពុទ្ធព្រះអង្គសម្ដែងថាត្រីគុំសម្លាប់អានឹងសពបរោះប្រាប់មកថាគុំសម្លាប់គុំបៀតបៀនអញ្ចឹងដល់ពេលយើងទៅសម្លាប់យើងទៅបៀតបៀនអានឹងបានន័យថាយើងអត់ប្រតិបត្តិនៅធម៌ដល់សំគួរដល់ធម៌ទេ ព្រោះធម៌ប្រាប់មកថាកុំសម្លាប់កុំបៀតបៀនកុំបំពានដល់ពេលយើងទៅសម្លាប់ទៅបៀតបៀនទៅ បំពានអានោះបានន័យថាយើង អត់ប្រតិបត្តិដោយធម៌ដល់សំគួរដល់ធម៌ទេអញ្ចឹងអញ្ចឹងអ្វីអ្វីទាំងអស់ក្នុងជីវិតនឹងគឺជាធម៌អញ្ចឹងគឺជាធម៌ស្រាច់ស្រាប់ហើយមិនបាច់ចាំថាតើតមានព្រះសង្ឃតើតមានអីជីវិតយើង គឺជាធម៌ណាអញ្ចឹងកាលណាបើយើងយកឃើញថាជីវិតយើងវាជាធម៌ហើយហើយយើងរស់នៅក្នុងសង្គមហ្នឹង គឺថាយើងស្ដាប់ នៅយោបល់នៅអវាទនៅអនុសាសន៍របស់លោកអ្នកដឹកនាំយើងចឹងទៅហើយជាពិសេសគឺផ្នែកខាងក្រសួងសុខាភិបាលសម័យឥឡូវហ្នឹងជាសម័យកាលមួយដែលអាប់ដេតល្អល្អណាស់ពីព្រោះជំងឺនៅណាស្លាប់នៅណាក៏យើងដឹងដែរឥឡូវនេះអស្ចារ្យមែនទេណាវាចូលក្នុងសម័យផ្នែកទឹកទៅជីទឹកឥឡូវហ្នឹងក្រាយើងមើលឃើញនៅឆ្ងាយដោយព្រះអង្គគ្រូនៅឆ្ងាយហ្នឹងផ្នែកធម្មតាមើលមិនឃើញ បាច់ចាំនិយាយដល់ណានេះណានៅត្រឹមវត្តរតនារាមឬក៏វត្តអឺខេមរង្សារាមបុណរិទ្ធទៅមើលមិនឃើញហើយបងបាសិកាប្រធានសមាសហគមន៍ហ្នឹងមើលមិនឃើញរៀងអត់សូវភ្លឺច្បាស់ផងមើលមិនដឹងណាប៉ុន្តែមើលមើលដល់អាស្រ័យសម័យ technology ធ្វើឲ្យយើងមើលឃើញហើយគេហៅថាចក្ខុទឹកផ្នែកទឹកមកស្រាប់តែទឹកទឹកទៀត ណានៅផ្ទះរៀងខ្លួនសំតើមកនិយាយគ្នាបានយីអស្ចារ្យមែនទេណាមើលមើលពិធអស្ចារ្យមែនទេมันมันมันចាំបាច់តតមានឈានទេណាណាណាសម័យពីដើមតមានឈានបាននិយាយបានបានមើលឥឡូវអត់ឲ្យតមានអ៊ីនធឺណិតគឺមានឈានមកឥឡូវនេះណាអូខេ អរគុណណាស់ការបកស្រាយនឹងមានសេចក្តីគួរឲ្យជ្រះថ្លាណាស់ប៉ុន្តែខ្ញុំកណាចង់បែរទៅគុណចាស់លីមសូមមេត្តាបញ្យលថែមទៀតត្រង់ចំណុចសំគួរដល់ធរញាតិញោមខ្លះគាត់ថាគាត់មិនបានមកវត្តអញ្ចឹងគាត់នឹងគាត់គុណចាស់លីមសារលើកឡើងថាដាច់សិលអស់ហើយដាច់សិលអត់មានសិលទេព្រោះអត់ដែលទៅសុំសិលលោក ពីលោកសោះ តើលក្ខណៈបែបសំគួរដែរទៅទៀតសំគួរដល់ថនៅគេថាតតទៅទៅគោរពផ្នែកផ្នែកបង្គំព្រះសង្ឃតសំសិលពីព្រះសង្ឃទៅបានសំថាសំសំសិលពិតប្រកបចុះបើគាត់មានសិលក្នុងផ្ទះនឹងវាសំគួរដល់ថដែរទៀតសូមរតនិមន្តណាសាធុណាសូមនមស្ការសាជាថ្មីម្ដងទៀតណាគុណចាស់ពីព្រះអង្គនឹងចម្រើនពរបងស្រីណាកងទីទួយផង ហើយជាពិសេសហ្នឹងខ្ញុំកណាហ្នឹងដូចជាមិនបាច់ចាំសង្កេតសេចក្តីទេក៏គុណចាស់សេលថាបារោព្រេតាំងបល័យតាំងសម្រាយទៀតណាតាំងវិផតបល័យទៀតណាណាដោយដោយនៅតាមខាងត្រូវដាច់ពោះព្រោះហេតុទៀតណាប្រែសិលណាពោះចាំនៅចាំបល័យទៀតខ្ញុំកណាសើមកខ្ញុំកណាអរគុណខ្ញុំកណាភ្លេចណាខ្ញុំកណាភ្លេចទាំងភ្លេចភ្លេចទាំងទាំងអស់ ណាឲ្យមកប្រែលុតយោគលុតអីប្រែមិនកើតណាហ្នឹងចូលសើបសើបគប់សប្បរោះហ្នឹងណាអញ្ចឹងគុណចាស់លោកនៅចាំនៅចាំបានច្រើនណាហើយដោយគុណចាស់សរនបញ្ញាបងលើកឡើងថាតាមពិតធរទាំង4ហ្នឹងគឺវាភ្ជាប់គ្នាណាគណាហេតុមកខ្ញុំកណាថាភ្ជាប់គ្នាទី1គឺយើងខ្សែបគប់នៅសប្បរោះណា ទី2គឺយើងស្ដាប់ធរយើងខ្សែបគប់ហើយយើងស្ដាប់ធរណាហើយយើងពេលយើងស្ដាប់ឮហើយយើងយកមកគិតណាហើយយកមកគិតពេលណាដែលយើងយកមកគិតហើយយើងត្រូវបដិបត្តិថាគិតរួចយើងគិតបដិបត្តិថាបបដិបត្តិតាមបែបផ្លូវណាបានវាត្រូវណាពេលណាយើងចូលទៅរកសប្បរោះយើងខ្សែបគប់សប្បរោះហើយយើងបានដោយគុណចាស់សេថាវរោថាមិនមែនចាំតែអឺ ពីធម្មយាចាពីប្រសង់បានហៅថាធរទេមែនទេពេលណាដែលយើងទៅខ្សែគប់បុគ្គលហ្នឹងបុគ្គលហ្នឹងឲ្យកំណត់ល្អអាហ្នឹងឯងដែលជាធរណាផ្ដល់កំណត់ផ្ដល់ idea ផ្ដល់មតិយោបល់ល្អថាអ្នកឯងត្រូវធ្វើចេះអ្នកឯងត្រូវធ្វើចេះវាបានសេចក្តីសុខអ្នកឯងត្រូវធ្វើចេះអ្នកឯងអត់ឆ្លងរោគដូចយើងទាញមកនៅលើក្រសួងសុខាភិបាលគាត់ថាយើងទៅណាយើងត្រូវមានម៉ាស់យើងត្រូវមានអាកុលសម្រាប់ clean លាងដៃយើងសម្រាប់បិទកុំឲ្យឆ្លងគេ អានឹងមានន័យថាយើងសែបគប់សប្បុរសហើយអ្នកដែលគេឲ្យគំនិតល្អល្អហើយយើងបានដឹងសែបគប់សប្បុរសបានគំនិតល្អហើយនឹងគំនិតហ្នឹងឯងវាចូលក្នុងការស្ដាប់ហ្នឹងឯងណាបើយើងនិយាយពធយើងស្ដាប់ពធតែបើយើងនិយាយអំពីមនុស្សសាមញ្ញនិយាយគ្នាហ្នឹងឯងការស្ដាប់ណាការស្ដាប់យកយោបល់យកមតិវិគ្នាអាហ្នឹងមានន័យថាប្រយោគទាំង4ហ្នឹងគឺជាប់គ្នាពេលណាយើងបានស្ដាប់ហើយយើងយកមកគិតយកមនសិ យោមយោនេសោមនសិការៈហ្នឹងយកមកគិតទុកក្នុងចិត្តដោយឧបាយហ្នឹងគឺដោយប្រាជ្ញាដោយមធ្យោបាយណាមួយដែលគិតថាត្រឹមត្រូវគឺយកមកគិតថាតើគេប្រាប់អញយ៉ាងមកមុនបងយើងចំណុចទៅថាអូអ្នកនេះឧទាហរណ៍ថាអូដូចគុណចាស់សិលថាប្រោលោកប្រាប់ហ្នឹងតើបុគ្គលនេះប្រាប់អញអញស្ដាប់ទៅហ៎ប្រាប់អញអញស្ដាប់នេះស្ដាប់មកចូលមកហ្នឹងហើយដល់ពេលអញយកមកគិត ទី3ណាតើតើការប្រាប់គាត់ប្រាប់គាត់នឹងចូលក្នុងសប្បុរសហ្នឹងឯងគាត់ប្រាប់អញហ្នឹងតើអញយកមកគិតថាតើវាត្រូវអត់បើវាត្រូវឲ្យធ្វើតាមអាហ្នឹងគេហៅថាបបដិបត្តិសំគួរដោយធម៌ដែលបដិបត្តិណាដោយទាញមកវិញកូនចាស់សវណ្ណបញ្ញាលោកថារវាងអ្នកសំសិលសមាទានសិល ហើយថាតើវាធ្វើម៉េចបាន ទៅជាបដិបត្តិដល់ធម៌ដែលគួរនឹងបដិបត្តិណាឧទាហរណ៍សម័យនេះ ណា សំគួរដល់ធម៌ដែលបដិបត្តិដូចសម័យនេះ បើយើងមកវត្តគេបិទអត់ឲ្យចូលតើវាសំគួរអត់គួរសំគួរថាមកសមាទានសិលអត់ណាហើយយើងស្ដាប់សប្បរោះដែលលោកសំដែងពីធម៌ថាតើសិលនៅកន្លែងណាណា សិលនៅក្នុងវត្តឬក៏សិលនៅក្នុងនៅលោកឬក៏សិលនៅណាសិលនៅគ្រប់កន្លែងគុណចាណាយើងស្ដាប់មកយើងយកមកគិតថាសិលមិនមែននៅវត្តសិលមិនមែននៅគុណចាស់សិលថាវរនៅខ្ញុំកណាសិលគឺនៅខ្លួនឯងការប្រព្រឹត្តការបដិបត្តិខ្លួនឯងទៅសំគួរដល់ធម៌ដែលគួរបដិបត្តិឧទាហរណ៍បាណាតិបាតមិនឲ្យសម្លាប់សត្វណា លោកសំដែងថាមិនអោយសម្លាប់សត្វហើយយើងស្ដាប់ហើយយើងយកមកគិតមកទុកក្នុងចិត្តយើងហើយយើងបប្រតិបត្តិថាតើការសម្លាប់សត្វហ្នឹងចុះបើអញទៅវត្តជួយទៅវត្តរាល់ថ្ងៃមិនតែអញមកវិញនៅទៅសម្លាប់អាហ្នឹងតើការទៅសមាទានសិលពីវត្តហ្នឹងវាមានន័យអីណាណាប៉ុន្តែសម្រាប់អ្នកដែលអត់បានទៅវត្តជួយទៅវត្តប៉ុន្តែគាត់អត់ប្រព្រឹត្តសិក្ខាបទហ្នឹងគឺគាត់អត់សម្លាប់គាត់អត់លួចគាត់អត់កុហកគាត់អត់ កេងប្រវាញ់គាត់អត់បៀតបៀនកូនប្រពន្ធអ្នកដតីគាត់មិនសេពសុរាសួរថាអ្នកទាំងអស់ហ្នឹងពួកគាត់ទាំងអស់ហ្នឹងមានសិលអត់ណាយើងស្ដាប់ហើយយើងយកមកគិតថាតើគាត់មានសិលអត់បើយើងគិតយើងពិចារណាគិតដោយអបាយដោយប្រាជ្ញាថាគាត់មានសិលណាគាត់មានសិលលើខ្លួនគាត់គឺគាត់បាន ប្រព្រឹត្តវាចាក់នៅ បញ្ញវរិយទាំង5នេះគឺគាត់មានសិលណា អានឹងឯងដែលយើងថាប្រព្រឹត្តបដិបត្តិធម៌សំគួរដល់ធម៌ដែលគួរបដិបត្តិគួរប្រព្រឹត្តនឹងឯងមិនចាំតើខ្ញុំកណាសមាទានសិលបើអត់ដែលបានទៅវត្តទៅអារាម ទៅប្រសង់ទេអានឹងវាមិនមែនជាអ្នកសមាទានសិលទេក៏ប៉ុន្តែយើងត្រូវដឹងថាបរិស័ទដែលសាសនាដែលរុងរឿងដោយសារអី ដោយសារបរិស័ទទាំង4នឹងឯងវិខុវិខុនៃសាមណេរបាសកបាសិកាហ្នឹងហើយចុះបើបាសកបាសិកាអ្នកមានសិលដែរប៉ុន្តែគាត់អត់ដែលទៅវត្តអត់ដែលទៅវិភាសាបដូរយោបល់ស្ដាប់ធម៌ជាមួយព្រះសង្ឃគាត់គ្រាន់តែមានសិលមែនក៏ប៉ុន្តែពេលខ្លះបើគាត់អត់មាន បានស្ដាប់ធម៌នៅតាមប្រព័ន្ធអ៊ីនធឺណិតបើយើងនិយាយទៅទំសម័យឥឡូវហ្នឹងមែនទេសម័យមុនក៏អត់មានទេប្រព័ន្ធ YouTube អីហ្នឹងអញ្ចឹងគាត់ត្រូវទៅវត្ត ទៅវត្តទៅកន្លែងណាដែលគាត់ឆ្ងល់គាត់អានសភៅមកគាត់ឆ្ងល់ទៅខ្ញុំកណាអត់យល់ន័យកន្លែងនេះតើមានន័យយ៉ាងម៉េចដោយគុណចាស់សវណ្ណបញ្ញោឲ្យសួរអង្គសិលថាបដោវិញថាស្អីគេអាយោអ្នកស្នំណាសការៈហ្នឹងគិតទុកក្នុងចិត្តដោយអបាយយ៉ាងម៉េចគេដល់ពេលណាគាត់អានតំណឹងអត់យល់គាត់ទៅវត្តគាត់វត្តគាត់សិក្សាវត្តនឹងឯងគឺជាកន្លែងដែលធ្វើឲ្យមនុស្សសបាយរីករាយធ្វើឲ្យមនុស្សនឹងមានធម៌ធម្មសាកេឆា មិនមិនមិនវត្តហ្នឹងកន្លែងជែកគ្នានិយាយដើមគ្នាណាណាវត្តអារាមហ្នឹងគឺកន្លែងធម្មសាកេឆានឹងឯងទៅជែកគ្នាអំពីធម៌មិនមកវត្តទៅជែករឿងគ្នាតែអំពីប្រពន្ធចុងពុនដើមអញ្ចឹងឯងអាហ្នឹងវាមិនមែនជាកន្លែងមកវត្តឯងណាហើយក៏មិនមែនមកវត្តហ្នឹងមកទៅជែកគ្នាអំពីរកស៊ីចំណេញបានប៉ុណ្ណេះណាប្រមាណប្រមាណនោះក៏មិនដែរណា ក្នុងពេលខណៈចិត្តដែលពេលយើងមកវត្តគឺយើងមកដើម្បីស្ដាប់ធម៌ហ្នឹងឯងដើម្បីធម្មសាកេឆាចង់ដឹងគ្នាពីធម៌នេះមានសភាវៈបែបម៉េចប្រព្រឹត្តបដិបត្តិចុះរស់នៅជាប្រចាំថ្ងៃហ្នឹងវាម៉េចណាអានឹងឯងដែលគេមកវត្តហ្នឹងគឺក្នុងន័យនឹងឯងមិនមកវត្តតែគាត់ថាមកវិច្ខ្ចប់សិលហើយយកទៅវិញយកទៅដាក់សិលចោលអញ្ចឹងមិនមែនជាការប្រព្រឹត្តដ៏សំគួរធម៌ដែលគួរបដិបត្តិទេកណា ខ្ញុំក៏ដើរចូលរួមប៉ុណ្ណឹងសូមអរគុណណាអរគុណទេអរគុណច្រើនឥឡូវបែរមកជួបស្រីកងវិញម្ដងផ្ទុយអំពីពធសេពគប់ឲ្យសេពសាបរោះនាំមកកើតបនកើតអីហើយចង់ឲ្យផ្ទុយពីហ្នឹងវិញជាអឺចង់ស្មាចង់សួរចេះចង់សួរចេះថាចុះកូវីដ19ហ្នឹងវាវាចេះតែរីកចម្រើនគឺធ្វើម៉េចអាហ្នឹងអំបុយខាងផ្នែកសេពគប់សេចក្តីល្អបានឲ្យរីកចម្រើន ផ្នែកខាងគុណធម៌ហើយចាអាកូវីដ19មិនសេពគុំវិញផងនេះកូវីដចម្រើនបានសម្បើមហ៎អូខេគុណចាអញ្ចឹងដូចដូចកណាពិតពីអតីតកាលមកថាយើងជាអ្នកចម្លងមេរោគ COVID-19 ប៉ុន្តែមុននឹងខ្ញុំកណាចូលដល់ចំណុចហ្នឹងកណាសូមលើកឧទាហរណ៍2ដែលតកតងទៅនឹងចំណុចទី3ក្នុងពធទាំង4ហ្នឹងអញ្ចឹងចំណុចទី1 អ្វីដែលមាន ការឆ្លងច្រើន ដោយសារមានបុគ្គលមួយចំនួនតូចដែលគាត់មានចិត្តជាអកុសលអញ្ចឹងចិត្តជាអកុសលនឹងថាយ៉ាងម៉េចគាត់នៅតែគិតថា COVID-19 មិនមែនជាការពិតទេ គឺជាការកុហកគឺជានយោបាយអ្នកនយោបាយអញ្ចឹងគាត់ថាជាមិនមែនដូចជាកន្លង ថ្មីថ្មីនេះ មានការដុតកន្លែងធ្វើតេស្តមួយ នៅសេនមេរីហើយគាត់សរសេរផ្លាក COVID-19 ស្មើនឹងការកុហកបោកប្រាស់អញ្ចឹងគាត់សរសេរអញ្ចឹងអញ្ចឹងមានន័យថាអឺមនុស្សដែលគាត់អត់មានមានចិត្តអកុសលហ្នឹងដែលគាត់មិនធ្វើតាមច្បាប់ក្រសួងសុខាភិបាលវាអាចជាទោសពៃមួយ សម្រាប់ខ្លួនគាត់ផងក្រុមគ្រួសារផងទៅដល់ប្រជាពលរដ្ឋសហគមន៍ដទៃផងដែរអញ្ចឹងយើង ជាអ្នកបុគ្គលម្នាក់ដែលមានចិត្តសប្បុរសសើបគប់សប្បុរសយើងស្ដាប់ហើយយើងយកមកពិចារណាយើងស្ដាប់ព័ត៌មានហើយយើងឃើញថាចឹងបុគ្គលខ្លះក៏គិតថា COVID-19 វាមិនមានការពិតតើដើម្បីធ្វើឲ្យយើងកុំឲ្យមានចិត្តជាអកុសលមានចិត្តគិតខុសអញ្ចឹងតើយើងធ្វើម៉េចឲ្យយើងដឹងការពិតអញ្ចឹងមានន័យថាយើងធ្វើការសិក្សាយើងធ្វើការស្រាវជ្រាវ យើងស៊ើបគប់ជាមួយសប្បុរសដែលលោកឲ្យពលរដ្ឋពិតលក្ខនឹងលក្ខថាឧទាហរណ៍បើសិនជា COVID មិនមានពិតប្រកបទេហេតុអីក៏ពិភពលោកប្រជាពលរដ្ឋក្នុងពិភពលោកត្រូវស្លាប់រាប់ម៉ឺនរាប់លាននាក់បើសិនជា COVID-19 មិនមានពិតប្រកបនៅក្នុងប្រទេសអូស្ត្រាលីទេ នៅក្នុងរដ្ឋ New South Wales ដូចជាពេលបច្ចុប្បន្នកាលនេះទៀតសោតតើហេតុអ្វីបានជារដ្ឋាភិបាលក្រសួងរដ្ឋាភិបាលវិជ្ជបណ្ឌិតសាស្ត្រាចារ្យគ្រប់ស្រទាប់វណ្ណៈ ចេញអង្វរឲ្យប្រជាពលរដ្ឋមានការការពារខ្ពស់ ក្នុងសុខភាពរបស់ខ្លួនបើសិនជា COVID-19 មិនមានការពិតទេហេតុអ្វីក៏មានប្រជាពលរដ្ឋស្លាប់នៅក្នុងវត្ត New Savel ច្រើន រហូតដល់3 4នាក់ក្នុងមួយថ្ងៃហើយការឆ្លងរត់តែច្រើនអញ្ចឹងយោងទៅតាម ការជួយផ្ដល់ព័ត៌មានការគិតយកព័ត៌មានពិតមកបញ្ជាក់ឲ្យយើង គិតថា COVID-19 គឺមានពិតប្រកបមែនដល់យើងយល់ថាមាន ពិតប្រកបហើយ ការឆ្លងនោះវាមានអត្តពលខ្លាំងទៅយើងត្រឡប់ទៅរកសប្បុរសដែលគាត់ឲ្យព័ត៌មានពិត គឺក្រសួងសុខាភិបាលក្នុងពេលបច្ចុប្បន្ននេះថាតើយើងគួរធ្វើអ្វីដើម្បីយើង ការពារសវត្ថិភាពរបស់ខ្លួន និងរបស់ប្រជាពលរដ្ឋដទៃទៀតនឹងអឧទាហរណ៍ទី1ឧទាហរណ៍ទី2យោងទៅតាមប្រជាពលរដ្ឋមួយចំនួនតូចដែលគាត់ មិនមានការជឿជាក់ទៅលើការចាក់ថ្នាំវ៉ាក់សាំងការពារដោយគាត់ព្រួយបារម្ភថាវាអាចអឺហុចផលវិបាកចំពោះសុខភាពគាត់ដូចជាមានកំណត់ឈាមថាបើសិនជាថ្នាំនេះមានបញ្ហាដល់ប្រជាពលរដ្ឋយ៉ាងនេះតើហេតុអ្វីបានជារដ្ឋាភិបាលគេ អំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់ថ្នាំវ៉ាក់សាំងនេះអញ្ចឹងវាផ្ដោតទៅលើការសិក្សាទទួលយកការពិតថាតើ ពេលដែលគេបញ្ចេញថ្នាំវ៉ាក់សាំងនេះមកគេធ្វើការសិក្សាចំពោះប្រជាពលរដ្ឋប្រមាណពាន់ម៉ឺននាក់នៅក្នុងពិភពលោកតម្រាំនឹងគេចេញឲ្យយើងប្រើហើយយើងត្រូវសិក្សាឲ្យយល់ថាបើសិនជាចាក់ទៅប្រជាពលរដ្ឋមានកំណត់ឈាមច្រើនតើគេគួរធ្វើឬទេចម្លើយគឺគេមិនអាចបន្តធ្វើទេអញ្ចឹងការសិក្សាមានន័យថាកំណត់ឈាមក្នុងមនុស្សរាប់លានអ្នកគឺមាន1ទៅ2អ្នក ហើយអ្នកជំងឺនោះ អ្នកអ្នកចាក់ថ្នាំវ៉ាក់សាំងនោះគឺគាត់មានជំងឺផ្ទាល់ខ្លួនផងដែរអញ្ចឹងសរុបទៅលើការដឹងយល់ពីអ្វីដែលនៅជុំវិញខ្លួនរបស់ឲ្យយើងពេលបច្ចុប្បន្ននេះគឺវាជួយឲ្យយើងសម្រេចនៅអ្វីដែលយើងចង់ធ្វើដោយយើងមិនមែនគ្រាន់តែស្ដាប់ហើយយកមកធ្វើយើងស្ដាប់យើងពិចារណាហើយយើងយកមកអនុវត្តតែម្ដងដើម្បីជាប្រយោជន៍ ចំពោះខ្លួននិងជាប្រយោជន៍រួមនៅក្នុងសហគមន៍ផងដែរគុណចាសាធុសាធុគុណច្រើនអឺអរគុណចាស់ញ៉ានអឺអឺសៃលថាអរមមេតាជួយជួយចំក្រោយបន្តិចអឺក្តោបសេចក្តីរួមមកថាគោបំណងរបស់វុទ្ធិធរហ្នឹងតើបំណងរបស់ព្រះសម្មាសម្ពុទ្ធលោកសំដែងហ្នឹងដោយបំណងនាំសัตว์ទៅកាន់យ៉ាងដូចម្ដេចទៅទៀតអឺ ណាសូមអរគុណទៀតណាចំពោះសេចក្តីនេះ គឺវត្ថុបំណង របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ គឺព្រះអង្គអត់មានទឹកបតីអីជាប់ជំពាក់នៅក្នុងលោកនេះទេក៏ប៉ុន្តែព្រះអង្គទ្រង់មានទឹកបតីអនុគ្រោះចំពោះសត្វលោកទាំងអស់ទូទៅសំបីសត្វចាំថាដល់មនុស្សចឹងហើយបានសម្ពុទ្ធព្រះអង្គទ្រង់ បញ្ញត្តិនៅបញ្ចសិលគឺសិល5ហ្នឹងគឺជាអឺគេហៅថា golden rules គឺជាច្បាប់បញ្ញត្តិមួយ គឺមុនគេទាំងអស់តាំងពីជាង2500ឆ្នាំមកម្លេះគឺព្រះអង្គឲ្យសិទ្ធនៅសត្វលោកទាំងអស់នោះគឺថាឲ្យសិទ្ធនៃការគោរពគ្នាទៅវិញទៅមកគឺការវិចារនៃការសម្លាប់ការបៀតបៀនអឺ ទាំងការបៀតបៀនដោយកាយដោយវិចាឬក៏ដោយតាមផ្លូវចិត្តណាអញ្ចឹងនៅក្នុងទឹកប្រតិរបស់ព្រះអង្គគឺព្រះអង្គចង់បង្ហាញឲ្យសត្វលោកនឹងបាននៅសេចក្តីចម្រើននៅក្នុងបច្ចុប្បន្នដូចដែលយើងបានពិភាក្សាពីអតីតមុនអំពីប្រយោជន៍បច្ចុប្បន្នអញ្ចឹងណាគឺព្រះអង្គឲ្យយើងបាននៅប្រយោជន៍បច្ចុប្បន្នបានន័យថាយើងរស់នៅក្នុងជីវិតប្រកបដោយចាំថ្ងៃហ្នឹង ឲ្យយើងរស់នៅឲ្យបានប្រយោជន៍ឲ្យបានចម្រើនណាឲ្យបានចម្រើន គឺព្រះអង្គបង្ហាញអំពីវិធីចម្រើនទាំង4យ៉ាងហ្នឹងគឺការសាគប់សពបរោស្ដាប់ធម៌របស់សពបរោហើយពិចារណាដោយយោនិសោមនសិការៈហើយនឹងការប្រនិបត្តិនៃធម៌ដ៏សំគួរដល់ធម៌អញ្ចឹងអញ្ចឹងបើន័យថា គឺការដែលយើងប្រព្រឹត្តទៅតាមធម៌ទៅនឹងហើយធ្វើឲ្យចិត្តយើងនឹងវាមានសេចក្តីចម្រើនណាចម្រើនទៅដោយ បញ្ញាចម្រើនទៅដោយគំនិតគិតត្រូវដល់ពេលចម្រើនទៅដោយសតិនិងបញ្ញាចឹងធ្វើឲ្យយើងមានសេចក្តីសុខច្រើនអញ្ចឹងសេចក្តីសុខច្រើន ហើយសេចក្តីសុខនោះគឺសុខកាយសុបាយចិត្តដោយទាក់ទងនឹងរោគ COVID-19 អីអញ្ចឹងគឺជាជំងឺ ដែលវាមានពិតប្រាកដណាដែលមានដូច្នេះបានអឺ ព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងដែរថារូបកាយវាជាសម្បុករបស់រោគណាมันមានអ្វីណាដែលវាមិនអាចកើតឡើងបានទេក្នុងโลกនេះព្រះអង្គត្រាស់សម្ដែងថារោគនិតទេហាំងគឺថារូបកាយគឺជាសម្បុករបស់រោគអញ្ចឹងអឺកាលណាបើវាជាសម្បុករបស់រោគរោគវានឹងកើតឡើងបានគេវិជ្ជបណ្ឌិតឬក៏ក្រសួងសុខាភិបាលហ្នឹង គេសិក្សាគេដឹងថារោគនឹងវានឹងកើតឡើងគេឲ្យយើងការពារការពារកុំឲ្យវាមានជំងឺនៅតាមផ្លូវកាយពីព្រោះកាលណាបើវាមានជំងឺតាមផ្លូវកាយវាប៉ះពាល់ដល់ចិត្តហើយណាពីព្រោះចិត្តនិងកាយវាទំនាក់ទំនងគ្នាដោយថាយើងយើងរលាកដៃចិត្តយើងក៏វាអត់ស្ងប់ដែរមែនទេណាព្រោះគំថារឿងកាយនិងចិត្តហ្នឹងវាទាក់ទងគ្នាមិនមែនហ្នឹងគឺថាវាវាកើតរួមគ្នាវាទាក់ទងគ្នាយ៉ាងជាក់លាក់ច្បាស់លាស់ណាស់ អញ្ចឹងបានយើងរក្សានៅសុខភាពផ្លូវកាយឲ្យបានល្អអញ្ចឹងទៅដើម្បីឲ្យមានចិត្តហ្នឹងវាមានការរីកចម្រើនវាមានការលូតលាស់ដោយការគិតដោយការពិចារណាអាហ្នឹងគឺព្រះអង្គសម្ដែងឲ្យឲ្យយើងបានទទួលនៅប្រយោជន៍បច្ចុប្បន្ននឹងឯងដែលជាលក្ខណៈនៃវុទ្ធិធម៌ហើយ សំខាន់មែនទែនទៀតគឺព្រះអង្គឲ្យយើងពិចារណាដល់ធម៌របស់សព្វរស់ដែលជាពោធិបក្ខយធម៌ទាំង37ប្រការ នោះមានសតិប្បដ្ឋាន4សមត្ថធាន4អធិបាត4អន្ត្រី5ពលៈ5ពោឈង្គៈ7និងអរិយមគ្គប្រកបដោយអង្គ8ប្រការពោធិបក្ខយធម៌ទាំង37ប្រការនោះឯងដែលជាធម៌របស់សពបរតដែលមានពិតជាពិសេសគឺការអប់រំចម្រើននៅសតិប្បដ្ឋាន4សំខាន់ណាស់ហៅថា four foundation of mindfulness អានឹងគឺថាការប្រនិបត្តិនៅធម៌ដើម្បីជាការចម្រើននៅសតិណាមាន4យ៉ាង ចឹងដូច្នេះការដែលបានអប់រំចម្រើននៅពោធិបក្ខីធម៌ទាំង37ប្រការពេញលេញបរិបូរបុគ្គលនឹងឯងលះបង់នៅលោកនេះទៅកាន់ព្រះនិព្វានដោយអំណាចនិវត្តធម៌នឹងចម្រើនតាំងពីលោកយៈធម៌ធម៌នៅក្នុងលោកនេះរហូតទៅដល់លោកកុត្តរធម៌គឺព្រះនិព្វានអាហ្នឹងគឺជាគោលដៅជាទិសដៅដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្ហាញសត្វលោកឲ្យទៅនឹងឲ្យទៅព្រះនិព្វានមិនមែនឲ្យនៅក្នុងលោកនេះទេព្រោះក្នុងលោកនេះវាវឹកវរ វាមានសភាព ចលាចលតាំងពីណា ពីណីមកមិនត្រឹមកាត់នេះពីកាត់មុនមុនក៏អញ្ចឹងដែរនោះតាំងពីព្រះអង្គនៅជាព្រះសមេធតបោះឬក៏ពេលដែលព្រះអង្គប្រសូតមកព្រះអង្គឃើញពិភពលោកវាវឹកវរណាស់ណាវឹកវរដោយជំងឺតម្កាត់ដោយជារៀបជាធីដោយមរណៈដោយសេចក្តីស្លាប់សោកសឹកសួរទុកទោមនោះសពប្រកាបានព្រះអង្គយាងចេញសារប្រភ្នោះហ្នឹងហើយព្រះអង្គសម្ដែងពធដើម្បីឲ្យយើងនឹងលះបង់បន្តិចបន្តិចទៅណាបាទលះបង់មិនទាន់អស់ ចាប់ដើមលះបង់ការជួបចម្ពាក់លះបង់ការប្រកាន់លះបង់ការហួហាយម្ដងបន្តិចម្ដងបន្តិចអញ្ចឹងទៅយូរយូរទៅលះបង់អស់រហូតដល់លះបង់នៅការប្រកាន់តែខ្លួនឯងជាជាសត្វជាបុគ្គលទៅទៀតអាហ្នឹងរហូតដល់បានដល់ព្រះនិព្វានអញ្ចឹងអាហ្នឹងគឺខ្ញុំណាសរុបសេចក្តីមកប៉ុណ្ណឹងហើយអរប្រកេនសេចក្តីមកដល់កណ្ដាលចាស់អរគុណណាអរគុណមែនតើចំពោះធារអធិការធម្មទេសនាជាព្រោះហើយគុណចាស់ទាំងពីរព្រះអង្គបានបរិច្ចាគ ពធចូលមកក្នុងកម្មវិធីនេះគឺថាមាន ភាពស្រស់បំព្រងល្អណាស់ខ្ញុំកណ្ដាសូមអរគុណពួកការប្រទាននៅធរទេសនាឱកាសនេះហើយអរគុណស្រីកងដែលដែរបានចូលរួមជារៀងរាល់ថ្ងៃសប្តាហ៍ផងហើយថ្ងៃប្រហោះផងហើយនឹងថ្ងៃច័ន្ទផងអញ្ចឹងអរគុណហើយសូមប្រគេនពរគុណចាស់ទាំងពីរព្រះអង្គមានសុខភាពល្អហើយនឹងស្រីកងបានគុណចាស់កណាសូមបន្ថែមបន្តិចបានទេគុណចាស់ អញ្ចឹងអញ្ចឹងគណៈសូមបន្ថែមទៀតអញ្ចឹងសម្រាប់ចុងក្រោយមុននឹងយើងបញ្ចប់ខ្ញុំគណៈសូមជូន8ចំណុចដែលចាំបាច់និងគួរធ្វើ និង8ចំណុចដែលកុំធ្វើអញ្ចឹងអញ្ចឹងដែលចាំបាច់គួរធ្វើមាន8ចំណុចទី1មេត្តាសូមទៅចាក់ថ្នាំវ៉ាក់សាំងកុំឲ្យខាន មេត្តាទៅធ្វើតេស្តទោះបីជាមានអាការៈរោគតិចតួចក្តីមេត្តាចាំបាច់ត្រូវតែនៅផ្ទះបើមិនមានការចាំបាច់ចេញក្រៅទេ មេត្តាសុំការអនុញ្ញាតបើសិនជាទៅធ្វើការនៅខាងក្រៅតំបន់មេត្តាហៅទៅឡានពេទ្យ00បើសិនជាមាន អាការៈរោគធ្ងន់ធ្ងរដូចជាដកដង្ហើមមិនពិបាកឬក៏មានឈឺដើមទ្រូងឬក៏មានបបេមាត់ឬក៏ចុងដៃជើង មានពណ៌រាងក្រហមចាស់ ហើយចាំបាច់ត្រូវតែតាមដានអាការៈរោគរបស់ខ្លួននិងក្រុមគ្រួសារបើសិនជាបងប្អូនមានផ្ទុកមេរោគ COVID-19 ហើយត្រូវធ្វើការចាត់តាឡៃស័កនៅផ្ទះចាំបាច់ត្រូវតែមានភាពស្មោះត្រង់ពេលដែលខាងក្រសួងទំនាក់ទំនង ខាងមកដល់បងប្អូនដូចជាភាសាអង់គ្លេសហៅថា contact tracing សូមបងប្អូនចាំបាច់ត្រូវតែប្រាប់ការពិតដល់ក្រុមគាត់ហើយចាំបាច់ត្រូវតែពាក់ mask 8ចំណុចដែលកុំធ្វើទី1សូមបងប្អូនមេត្តាកុំអាលតន់ចេញទៅក្រៅដោយមិនមានការអនុញ្ញាតកុំប្រងើយកន្តើយចំពោះការចាក់ថ្នាំវ៉ាក់សាំងការពារកុំប្រងើយកន្តើយចំពោះការធ្វើតេស្តកុំប្រងើយកន្តើយចំពោះការសុំអនុញ្ញាតទៅធ្វើការក្រៅតំបន់កុំប្រងើយកន្តើយឬក៏កុំហៅ ឡានពេទ្យបើមិនមានអាការៈរោគធ្ងន់ធ្ងរទេសូមមេត្តាកុំកុហកសូមមេត្តាកុំចេញក្រៅផ្ទះចន្លោះម៉ោង8ពេលល្ងាចនិងម៉ោង5ពេលព្រឹក ហើយមេត្តាកុំបំពេញច្បាប់ក្រសួងសុខាភិបាលហើយព័ត៌មានបន្ថែម សូមបងប្អូនមេត្តាចូលទៅក្នុងគេហទំព័រ www.newsavelhealth.com.au ឬក៏គេហទំព័ររបស់ខ្មែរសហគមន៍ខ្មែរ Facebook page ឬក៏ទំនាក់ទំនងមកខ្ញុំកណាននាងខ្ញុំផ្ទាល់តាមលេខទូរស័ព្ទ0478 130 815បើសិនជាបងប្អូន មាន បញ្ហាភាសា សូមទំនាក់ទំនងតាមលេខទូរស័ព្ទ13 14ហាគុតសូមអរគុណចា៎អូខេអរគុណច្រើនសរុបមកកុំប្រហែលយ៉ាងមិញកុំ9យ៉ាងបីកុំ8យ៉ាង ចាំបាច់គួរធ្វើ8ចំណុចអូខេអរគុណច្រើនហ្នឹងហើយអរគុណណាគុណចាស់គ្រូហ្នឹងហើយសូមជូនពរសុខភាពល្អហើយសូមអរគុណចាអរគុណច្រើនពោហើយនឹងគុណចាគុណលាគុណចាគុណគុណចាអរគុណ